ស្លឹងឈើជ្រុំអាចដុំថ្មីបាន ឡូវដូចជាធំដល់ហើយអញមានអារម្មណ៍ថាម្នាក់ហ្នឹងអនាគតអញណាខាងមិត្តទូទួហើយយកស្រីសំខាន់ជាងយើងមែនទីទៀតអញដឹងហ่ะជួបពាក់រូបម៉ាហើយកូនត្រង់តាណាណាតែណាត់ជួបអ្នកសំខាន់ហើយចុះអញប្រយ័ត្នតាណាណាគឺទៅរកកងប្រសាឲ្យប៉ាហ្នឹងណាថាម៉េចលិនបងប្អូនគ្នាជាសងសាបានអត់ ចង់បើកទ្វារឡានឲ្យលៀនហ្នឹងឯងអត់បានគិតអីព្រាបដែរបាច់ខ្លាចទេណាអឺចាអត់បានគិតអីផងអឺមុនហ្នឹងលៀនញ៉ាំអីឆ្អែតអត់ព្រោះបងឃើញញ៉ាំតាមបន្តិចអឺចៃដនអីខ្ញុំសើបកាយញ៉ាំចឹងហើយបានខ្ញុំញ៉ាំតិចតិចបើមិននៅមុខយើងទេណា ខ្ញុំនឹងញ៉ាំទាស់តែលឹកចានហ្មងអឺលីនហើយនឹងម៉ាក់ប្រកាន់អត់បើសិនជាបងជូនទៅដល់ផ្ទះហ៎អត់អីទេម៉ាក់គាត់សប្បាយចិត្តតែព្រោះគាត់អត់ចង់ឲ្យខ្ញុំទៅផ្ទះម្នាក់ឯងដែរតោះអញ្ចឹងយើងប្រញាប់ទៅកុំឲ្យយប់ជ្រៅខ្លាចម៉ាក់ចាំ ទ្វារខ្លួនឯងទៅអីព្រមចាំបងបើកឲ្យអូយអត់អីទេគាត់បើកទ្វារប៉ុណ្្នឹងហ្នឹងអឺមអរគុណរ៉ាច្រើនហើយណាដែលបានជូនខ្ញុំមកទេអរគុណស្អីសង្សារគ្នាសងសង្សារស្អីហើយអ្នកណាសង្សារអ្នកណាជួយសុំមិញហើយម៉ាក់មកតាំងពីម្កា ចេញពីក្នុងផ្ទះពេលដែលឮសំឡេងឡានឈប់នេះក៏មកមើលទៅហើយមិញនឹងនាំគ្នានិយាយស្អីអ្នកណាសង្សារអ្នកណាគឺលេនហើយនឹងខ្ញុំពួកយើងសង្សារគ្នាម៉ែម៉ាក់ថ្ងៃហ្នឹងដូចជាចម្លែកម៉ែមិនក៏មិនដូចធម្មតាសោះ ធ្វើរឹកពីកាយកាយដាក់កូនអញ្ចឹងម៉ាក់ឲ្យម៉ាក់សុបាយចិត្តយ៉ាងម៉េចនៅសឹកសឹកកូនស្រីក៏មានសង្សារឯងដើរសួរម្ដាយគេគ្រប់គ្នាទៅម្ដាយឯណាសុបាយចិត្តហ៎ខ្ញុំសុំទោសណាមីងណៃឯងមើលមើលមើលមកមីងនេះសម្ដែងសមអត់ នេះណាសំដែងរហូតដល់ឯងហើយនឹងកូនស្រីរបស់មីងជឿឡើងស្លងតែម្ដងម៉ែម៉ាក់លេងអីហ្នឹងហ៎អត់តំណងឯនេះມັນតំណងយ៉ាងម៉េចនេះម៉ាក់សាក់ចិត្តសង្សាររបស់ឯងតាព្រោះថាថ្ងៃក្រោយនេះគេក៏ជាអនាគតកូនប្រសាម៉ាក់ដែរតាអឺនេះប្រកាសទេថាស្រឡាញ់កូនស្រីរបស់មីងមីងនិយាយប្រាប់តាមត្រង់តែចោះណាកូនលីននេះ ខ្ជិលក៏ខ្ជិលដេកតមួកក៏ដេកតមួកហើយស៊ីច្រើនក៏ស៊ីច្រើនដែរងងក់ក៏មិនធម្មតាដែរណានិយាយរួម ទៅគឺថាអូយមីងឈឺក្បាលខ្លាំងណាស់បានហើយចាំបាច់តលាក់ធ្វើអីកូនបើស្រឡាញ់គ្នាបង្ហាញពីចរិតពិតរបស់យើងទៅកុំឲ្យថ្ងៃក្រោយទៅគេថាយើងសម្ដែងពេលដែលដឹងទៅច្បាស់ជាឆ្លោះគ្នានៅជាមួយគ្នាមិនបានយូរទេអឺក្មួយឈ្មោះអី បាទមីងខ្ញុំឈ្មោះតារា តែមីងហៅថារ៉ារ៉ាក៏បានដែរមីងអូហើយចុះពេលដែលដឹងចរិតកូនស្រីរបស់មីងពិតប្រាកដចឹងហើយនៅស្រឡាញ់ទៀតអត់បាទនៅស្រឡាញ់មីងបើស្រឡាញ់គ្នាណាមីងក៏មិនបំបាយបំបាក់អីដែរហើយមីងក៏មិនរារាំងក៏មិនថាអីតែមីងសុំម្យ៉ាងកុំឲ្យលើសពីនេះឲ្យសោះក្មួយគឺជាកូនប្រុសបើខាត់បងក៏វាមិនជាបញ្ហាអីទេ តែកូនរបស់មីងជាកូនស្រីវាអាចនឹងខូចគេឈ្មោះណាបាទមីងខ្ញុំយល់ហើយមីងហើយបើគិតថាស្រឡាញ់គ្នាហើយព្រមព្រៀងដឹកដៃគ្នាទៅរកអនាគតហើយកុំភ្លេចឆាប់ចូលស្អីតដឹងមកណាបាទមីងខ្ញុំធានាអឺល្អអញ្ចឹងឆាប់ទៅផ្ទះទៅព្រោះថាយប់ហើយហើយបើកឡានសុបួលផង អញ្ចឹងខ្ញុំគិតលាមិញទៅវិញសិនណាមិញលេងមិនដែរមុខចឹងសោះមានអ្នកយោដែរណោះម៉ាក់ឈឹមនិយាយរងម៉ាក់អីម៉ាក់ថ្ងៃនេះលក់កូនសាហាវហើយហើយកែកូនឲ្យគេស្ដាប់អស់លីងមានហើយកែណាម៉ាក់និយាយតែការប៉ិតតាអូយឈប់និយាយជាមួយជប់ទេ បងមកដល់ផ្ទះដោយសុវត្ថិភាពណាអូយប៉ាលោកបលឹងចង់ស្លាប់ហើយហើយប៉ាតន់ចូលសម្រាប់ទៀតថាចង់ទៅដល់សម្រានដែរនឹងណា តែប៉ារងចាំមើលផ្លូវឯងចង់សួរថាយ៉ាងមិនទៅហើយចង់មិនថាអីទេប៉ារឿងអីមិនធ្វើពើរឿងឯងទៅជួបសង្សារនឹងណាយ៉ាងមិនដែរអូរឿងហ្នឹងឯងប៉ា ហើយប៉ាចង់ដឹងធ្វើអីឬមួយក៏សុបាយចិត្តពេលឃើញកូនខ្លួនឯងមានសង្សារប្រកាសជាសុបាយចិត្តហើយអារាកូនពូជយេប៉ាស្មានថាឯងនឹងអាស្នានោះស្រឡាញ់គ្នាបាត់ទៅហើយឃើញតែណាមណាជាមួយគ្នាហ្នឹងឃើញឯងមានសង្សារស្រីអញ្ចឹងណាប៉ារំភើបអើយរំភើបនេះប៉ាចង់ចោទថាខ្ញុំស៊ីហាយឯប៉ាអាពីមុនម៉ែហ្នឹង តែឥឡូវអត់ទេវើអត់ទេម៉ាក់របស់ឯងនេះប្រកាសជាស្លាប់ទៅបាត់ផ្លេចចិត្តហើយអាស៊ូស៊ូណាអាកូនពូជឲ្យប៉ាជួបស្អីគេថ្ងៃណាដែរវើស្អីក៏បានដែរប៉ាចាំតែឯងទេអូខេមិនលឿនថ្នាក់ហ្នឹងទេប៉ាតែតានីថាមិនយូរទេអាណែណែណែអញ្ចឹងឯងចូលគេងតើប៉ាក៏ទៅសម្រានដែរណាអូខេប៉ាកុំអោយ สงสารนะจ๊ะไปอยู่โอเคป่ะ good night อ๋อสวีทดีมากคนพูด សម្ដីបានតែក្នុងទូរស័ព្ទតែពេលជួបខាងក្រៅអត់មានហ៊ាននិយាយអីជាមួយខ្ញុំផងឥឡូវពេលណាបានដូរវាពាក្យខ្ញុំហើយយើងមកចេញអូនបងវិញគេយើងសង្សារគ្នាអីតែអ្នកណាគេព្រមធ្វើសង្សារយើង មិនបានលើពាក្យថាស្រឡាញ់ផងអញ្ចឹងនិយាយទៅក៏បានដែរចឹងបងស្រឡាញ់អូនពើម៉ាមិនដឹងថានិយាយពាក្យអញ្ចឹងដាក់មនុស្សស្រីប្រមាណអ្នកផង បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះបូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិនរស់រវើង A2 meal ម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat និមិត្តសញ្ញាឆ្មាខ្មៅរសជាតិដើមល្អប្រណិត សំដីបានតែក្នុងទូរស័ព្ទតែពេលជួបខាងក្រៅអត់មានហ៊ាននិយាយអីជាមួយខ្ញុំផងឥឡូវពេលណាបានដូរវាពាក្យខ្ញុំហើយយើងមកចេញអូនបងវិញគេយើងសងសាគ្នាអីដែរអ្នកណាគេព្រមធ្វើសងសារយើង មិនបានលើពាក្យថាស្រឡាញ់ផងអញ្ចឹងនិយាយទៅក៏បានដែរចឹងបងស្រឡាញ់អូនពើម៉ា មិនដឹងថានិយាយពាក្យអញ្ចឹងដាក់មនុស្សស្រីប្រមាណអ្នកផងអូយច្រើនពេកមែនបានដល់ថ្នាក់រាប់ដៃរាប់ជើងណាមិនច្រើនហើយក៏មិនតិចដែរតែនិយាយបានតែម្ដងគាត់ប្រកាន់ពេកលេខបងស្លាញ់អូន ដឹងយោអត់ដូចខែដំបូងសោះខែដែលណាត់ជួយដំបូងណាសិតតែមកជួយចាំយើងពី3ម៉ោងហើយឥឡូវយឺតឡើងចាំង2នាទីហើយនៅមិនទាន់ឃើញមកទៀតឃើញមនុស្សប្រុសណាមនុស្សប្រុសណាក៏ដូចមនុស្សប្រុសណាដែរចុះចិត្តក្បត់សន្យាលីនបងមកដល់ហើយអូនឯងកាត់អីមិនបានមកកញើមហ៎ លីនអត់ស្រួលខ្លួនមែននេះបន្ធុំមកអញ្ចឹងឬមួយក៏មកបង ប្រឡាក់អីគេ មើលជួយបេះបងតិចមើលប្រឡាក់ប្រឡាក់ស្នាម ក្បាច់ពាក្យសន្យាអានិយាយអីគេបងអត់យល់មើលនិយាយបងយល់តិចមើលមិនយល់ក៏មិនចាំបាច់យល់ដែរ អាងតែខ្លួនឯងជាសារសារនឹងគ្នាយូរយូរទៅដូចជាមិនឲ្យតម្លៃគ្នាសោះរឿងនឹងសោះលីនអាណាក៏ដឹងដែរយប់មិញបងវីដេអូខលមួយខ្លួនឯងឡើងដល់យប់ជ្រៅម៉ោង2យប់ហើយហើយថ្ងៃហ្នឹងបងអញក៏អត់ធ្វើការបងក៏គេងយូរតិចទៅម៉េចចង់បន្តថាមកពីចរិតខ្ញុំអញ្ចឹងមែនមានណាកំហុសបងតាបងសុំទោសណា ចាំបងតែ2នាទីសោះហ្នឹងក៏ខឹងដែរហើយ2នាទីហ្នឹងមិនមែនមកទេអ្ហ៎អូខេអូខេឥឡូវបងសុំទោសតើបងធ្វើមិនបានបាត់ចុះចប់ពេលការសង្សារចាស់ខឹងហើយលួសង្សារចាស់មិនបានគេឈប់ខឹងអូសត្វតកិតទៀតមនុស្សកាហាពេលញ៉ាយគេដបងប្រាប់ថាខ្លួនឯងមិនដែលមានសង្សារឥឡូវដល់ពេលសួរសត្វតកិតម៉េច ពិបាកបែងចែកខ្លាំងមែនសាច់ឌឺគេមែនបងពងតរនឹក ថាត្រូវធ្វើមិនខ្មិចបងអត់ធ្លាប់មានសង្សារបើទើបមានតែមួយនឹងនឹងអាចតែមានសង្សារចាស់មកពីណាទៀតដៃតិចមុខក៏ស្អាតតែបងថាបើសិនជាលីនណាចិត្តតិចជាងនឹងទីទៀតលីន perfect ហ្មង អណៃដឹងអត់នៅកន្លែងធ្វើការបងប្រាប់គេថានេះបងយករូបអណៃគេមើលបងថាម្នាក់ស្រីហ្នឹងហើយសង្សារខ្ញុំមិនសូវស្អាតហ្មងទេតែគួរស្រឡាញ់ហើយស្រឡាញ់ខ្ញុំខ្លាំងទៀតហ៎ហើយដឹងគេថាមិនអត់គេថាជុំសង្សារគេស្អាតហ្មងតែបងថាអើយចាំប៉ិតទៅមិនសូវស្អាតអីទេតែគួរស្រឡាញ់ហើយគេស្រឡាញ់ខ្ញុំខ្លាំងទៀតហ៎ចោ ដល់មកទៅមើលកូននេះកុំឡៃនៅអង្គុយត្រាំម៉ានៅនឹងច្រើនពេកតោះអញខ្ញុំអញ្ចឹងបាត់ខឹងបងអីត្រូវអត់លីនណៃធ្វើអីហ្នឹងលីនបងមានឆានមួយណាគេទេ មនុស្សស្រីតែម្នាក់គាត់ដែលបងឆាតជាមួយគឺលីនហើយមិញអាស្នាវាឆាតមកហៅបងទៅលេងបាល់ទេស្រីណាស្រីណាឆាតមកមានស្រីណាទៀតផឹកល្ងាចផឹកល្ងាចបងឆាតតែជាមួយលីននឹងកុំឲ្យខ្ញុំដឹងឲ្យសោះណាថាបងឯងលួចឆាតតាក់ទៅមួយណាគេកុំថាឡាយតែឆាត comment ក៏អត់បានដែរឡាយបានប៉ុន្តែ ហាមចុចសញ្ញាបេះដូងលឺអត់ ហើយបើមានអ្នកណាគេឆាតមកបងឯងត្រូវតែប្រាប់គេថាបងឯងមានសរសើរហើយហីបាទលោកស្រីមិនប្រច័ណ្ឌមែនបើប្រចាំអញ្ចឹងយក password Facebook មកល្អឲ្យមកហេបងនិយាយឌឺតើពេលឌឺតែយកបោះល្អហើយអូនក៏ចូលចិត្តមកឲ្យ password អូនថាឲ្យ password គេមក មិនថា live parcel Facebook IG Telegram ស្អីក៏ដោយឲ្យតែបងលេខអញមកអញមក ជាមួយស្រីហីវាមិនដែរអ្នកណាគេអនឡាញហើយឆាតទៅមិនរីផ្លាយអញ្ចឹងទេគឺគឺគឺច្បាស់ខ្លាំងណាស់ច្បាស់ណាស់រាប្រកាសជាមានស្រី លេសរត់រឿងប្រោះរាទៀតហើយជុំសុទ្ធតែឆាត់លីនអញ្ចឹងអូយងាប់ម្ខានទេអញ ជុំណាគេលេងយក reply ជំនួសចឹងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ណាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលស្អីលើនេះ ហូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតនិមិត្តសញ្ញាឆ្មាខ្មៅរសជាតិដើមល្អប្រណិត សុទ្ធតែឆាត់លីនអញ្ចឹងអូយងាប់មិនខានទេអញជុំណាគេលីងយក reply ជំនួសអញ្ចឹងអូក្បាលខូចទៀតណាយកទូរស័ព្ទខ្លួនឯង log in account គេ reply ខ្លួនឯងទៀត យកទូរស័ព្ទទៅទេទុកទូរស័ព្ទនៅផ្ទះហ្នឹងមានសង្សារណាទីលោកអើយមានតែម្នាក់នឹងចង់ឈួតហើយមានតែ2 3នាក់នឹងមិនដឹងមិនទេចុះបើគ្មានមិនបានហើយរីផ្លាយថានៅជាមួយនឹងសង្សារថ្មីយកទូរស័ព្ទខ្លួនឯងរីផ្លាយជំនួសគេសោះហ្នឹងហើយមកឆោតគេទៀតណាបងតលេងបានមែនតាទុំមកដល់ផ្ទះទេទឹកមិនតាន់មួយគ្នាគ្រាន់ដូរខោនេះមិនជឿបើវីដេអូខលមកអូយមកសុំទៅមួយទឹកសិនអីបងចង់មួយទឹកកក់សក់កក់អីសិនណា នេះមកក្បាលនេះឥឡូវចាំនេះទៀតណាចាំចាំតែណាមិនបានទេបន្តិចហ្នឹងបន្តិចហ្នឹងហេងសយនៅជាមួយស្រីហើយឲ្យស្រីពួនខានបើកវីដេអូមកភ្លាមឥឡូវអញ្ចឹងមែវទុកចិត្តបន្តិចតែកក់សាក់ទៅហើយបើកវីដេអូខលចោលផង ចាំប្រាប់ថាងប់ vừa nói nữa còn ăn nữa

ហាម9ហាមណាត់អត់ទៅណាទាំងអស់ចង់សម្រាប់ខ្ញុំយកលេខខ្ញុំខោទៅ តែយើងមិនលើកដល់ពេលយកលេខផ្សេងខោទៅលើកឡើងលឿនអូលេនីអូបងស្មានថាណាគេយ៉ាងម៉េចពេលដឹងខ្ញុំហើយមិនចង់លើកទៀតហ៎យើងផ្លែកណាឥឡូវនេះខោទៅ4 10ដងហើយមិនលើកទៀតអូយលីននឯងនិយាយស្អីហ្នឹងខែយប់មិញពួកយើងវីដេអូខលមកគ្នាដល់ម៉ោង2យប់ហ៎ហើយមកបន្ទោសថាបងអត់លើកអីណាទៀតនេះ ដល់តែម៉ោង2យប់ហ្នឹងលីងអូនអញគិតថាបងអត់ដេកពួនសោះហ្មងអីទើបមកចោលថាបង មានម៉ោងទេទៅណាផ្សេងទៀតនេះថាអូខេអូខេឥឡូវបងខោហើយអូនអញទេបងទៅអីទាំងផឹកហ្នឹង ផ្ដេសផ្ដាស់ឲ្យលេងបងឆ្ងល់នេះបងលឺតាណៃនិយាយថាម្នាក់ស្រីនោះស្រីនោះមួយឆ្នាំ ជាងមកនឹងនេះពីណាគេបងចង់ដឹងនេះមិនដឹងទេចេះតែនិយាយទៅហើយឥឡូវចាំបងតិចណាបងងុយទឹកជិះចំ ខ្លួនសិនចាំបងទៅយកទៅញ៉ាំអីឆ្ងាញ់ឆ្ងាញ់ណាចាំឲ្យខ្ញុំធាត់មែនបានណាខ្ញុំតែញ៉ាំអីរហូតណាលេងណៃកាត់អី មួយឈើនេះមិនបងនិយាយទៅអាណាពេញចិត្តសោះអញ្ចឹងអាណៃមកឯខែមែនទេបើតាមបងចាំដូចជាមិនត្រូវមកថ្ងៃហ្នឹងទេឬមួយក៏វាមកមុនថ្ងៃអូខេអូខេអញ្ចឹងបាច់ទៅក៏បានដែរចឹងអូតែតែឆាប់តែងូតតែឲ្យលឿនទៅអឺយ៉ាប់មែនកំាប់ហើយរឿងអត់ឈប់ហ្មងណា ឡូវរ៉ាផ្លែកដល់ហើយឲ្យតាណាត់មកម្ដងណាក៏យឺដែររឿងមួយក៏ក៏តាណាត់ជួបអ្នកណាគេសិនមិនមកជួបយើងចម្ងាយផ្លូវពីផ្ទះយើងទៅផ្ទះរ៉ាណាតែ30នាទីទេគឺដល់ហើយតែនេះជិត1ម៉ោងហើយនៅតែមិនដល់ទៀតឬមួយក៏កន្លះម៉ោងទៀតលួចទៅជួបស្រីណាអបថែបគ្នាក្នុងឡានសិន ហើយហើយក៏កន្លះម៉ោងហ្នឹងអេដូចជាតិចពេកហើយក៏មកកុហកប្រាប់យើងថានេះណាបន្ទប់ទឹកផ្ទះបងស្ទះហើយឡើងស្ទះផ្លូវទៀតអញ្ចឹងហើយ ទៅបងមកយឺតឲ្យបងសំទោណា លីណាឲ្យបងសំទោហើយយើងក៏បាត់ខឹងយើងក៏ចិត្តទន់ លៀនតាបងមកដល់ហើយតាតាលៀនបងសំទោសមែនណាបងស្ទះផ្លូវអូនឯងក៏ដឹងដែរថ្ងៃថ្ងៃចុងសប្តាហ៍គេចេញដើរលេងច្រើនណាបងសំទោសណៃតាណៃខឹងបងអីទៀតហើយអែមើលគេប្រមើស្នាមថាតែយើងថាជាមួយស្រីហ្នឹងឯងអូយស្រីណាទៀតលោកព្រះ ចុះយើងដែរមានដែរប្រាប់ខ្ញុំអត់អូយបងសុំចាញ់អាណៃបងស្បត់ក៏បានដែរណាលីនជីពីផ្ទះមកមកផ្ទះអាណៃហ្មងពីផ្ទះផ្លូវមែនយើងក៏ហាក់ខ្ញុំណាក៏ខ្ញុំមិនដឹងដែររ៉ាមានដឹងអត់ថារ៉ាឥឡូវប្លែកណារ៉ាមកយឺតរហូតរ៉ាមានដឹងអត់ថាខ្ញុំចាំរ៉ាចិត្ត1ម៉ោងហើយណាអូយបងសុំទោសអីតាបងស្ទះផ្លូវមែនអ្នកឲ្យបងស្បត់ទៅក៏បានដែរនេះ មកស្បត់ណាស្ទះផ្លូវមែនណាមកយាយបាត់ខឹងនៅបានទេមីទៅអង្គុយក្រៅក៏បានដែរអូអង្គុយមុខមកទៅអង្គុយក្រោយធ្វើអីណាគេឲ្យសង្សារខ្លួនឯងអង្គុយខាងក្រោយហ៎គឺខ្ញុំខ្លាចមានគេឃើញថាយើងមានសង្សារដូចខ្ញុំខ្លាចយើងខ្មាស់គេលីនបងស្រឡាញ់អាណៃប៉ុណ្ណាអាណៃក៏ដឹងដែរ បងទៅខ្មាស់គេធ្វើអីបងឲ្យតដងឲ្យជួបសម្រាប់ងាំងមកជួបលៀនជូនលីនដល់លេងហ្នឹងណាតោះទៅអង្គុយមុខណាចាំបងបើកទ្វារឲ្យបងពាក់ខ្សែក្បាត់ឲ្យអង្គុយក្រោយយ៉ាងម៉ាក់ឃើញម៉ាក់ថាយើងឆ្លោះគ្នាក៏អត់សុបាយចិត្តណាណាតោះមក យមួយថ្ងៃអាហ្នឹងមិនកាយញាត់កាយញាត់អញ្ចឹងណែប្រយ័ត្នធាត់ណាសៃសៃឥឡូវគេអត់ញ៉ាំច្រើនទេណាកញ្ញាមិនញឹកប្រញឹកដូចឆ្មាអញ្ចឹងសៃសៃដែលយើងនាំទៅនឹងណាមកពីគេលក្ខចរិតប៉ុន្តែស្រីដូចលីននេះណាអត់ខ្វល់ទេញ៉ាំគឺញ៉ាំមានគឺត្រូវតែញ៉ាំចឹងហ្នឹងថត់ទៅធាត់ទេម៉េចពេលខ្ញុំថត់យើងជុំស្រឡាញ់ខ្ញុំមែនបាទស្រឡាញ់ស្រឡាញ់ស្រីកំាប់កំាប់ពេញបេះដូង កា Sugar Free អ្នក មានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបប្រកបដោយដំណឹងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះបូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិនរស់រវើង A2 meal ម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat និមិត្តសញ្ញាឆ្មាខ្មៅរសជាតិដើមល្អប្រណិត មើលសក់ប្រាប់ហើយថាមកញ៉ាំអីសក់ហ្នឹងឲ្យចងឲ្យស្រួលទៅអត់ស្ដាប់ទេមើលតែតែដូចក្មេងអញ្ចឹងចង់ឲ្យស្អាតស្អាតទៀតទៅវាស្រួលញ៉ាំចាប់មិនចង់ធ្វើអីព្រោះដឹងតែមានអ្នកចាំចង់ឲ្យហីណាញ៉ាបកាយរឿងបកាយឌឺបានតែមកកញ្ញោឯងដាក់មកដាក់មក ឲ្យលីនឈប់ហោះរឿងបងឈប់ងក់ងដាក់បងឈប់ខឹងបងអត់មូលហេតុតែប៉ុណ្ណឹងពិភពលោកបងដឹងតែសោះស្រាយដេកចាំតែអញ្ចឹងបើយើងនៅតែធ្វើខ្ញុំខឹងណាខ្ញុំឈប់ខឹងទៅចម្លែកបងថាលេងឯងអឺបងចង់បានការកីឡាមួយឈុតបានអត់ គេទៅមកយូរមកយាយទិញបានប៉ុណ្ណឹងបងចាំរហូតម៉ោងហើយក៏ចាំទិញច្រើនគេដែរប៉ុន្តែគ្មានអ្នកជួយមើលដោយសង្សារគេទេគេណាសបាយអបានជូនសង្សារគេមនុស្សគេស្រឡាញ់ដើរទិញកៅអៅអត់ដោយសង្សារខ្ញុំទេល្អូតាមធុញទ្រាន់ហ៊ុយគិតគិតទៅណាកើតមកវាស្នាមដូចគ្នាមានទេ មិនដែលមនុស្សប្រុសណាសបាយអដើរតាមភាសាខ្លួនឯងដើរទិញកាអាវដើរម្ដងម្ដងរាប់ម៉ោងបងដើរតាមចង់ឈួតហើយមិនអីទេកុំឲ្យពិបាករាតោះទៅវិញជប់ជប់បងមើលសិនមើលទិញបានអីខ្លះស្អាតអត់អីគេលិនអណៃនៅឃើញគេទិញកាអាវចឹងមកនេះ កាវដូចឈួតអញ្ចឹងនេះម៉ូតគេស្អាតស្ងអីរាំងពេញយងអត់មានទេណាបងអត់ឲ្យពាក់កាវហ្នឹងឯងនេះណៃគិតអីលៀនតែទិញកាវអញ្ចឹងមកនេះកាវពាក់ឬក៏កណាត់ជូតក្តារហ្នឹងសិចស៊ីក៏សិចស៊ីវាលក៏វាលនេះមកសួរមែនតើណានឹកឃើញអីទៅទិញកាវហ្នឹងមកហ៎នេះរ៉ូបធម្មតាតាសិចស៊ីមកពីណាច្រើនតែខ្លួនឯងណែបងហាមម្ដងទៀតណាដាច់ខាត់ អត់មានយករូបនឹងពាក់ឯណានេះពាក់ដូចរងថ្ងៃហ្នឹងស្អាតយកតំណាអស់ណែខ្លួនឯងមានសង្សារហើយហើយសិចស៊ីឲ្យណាគេមើលទៀតហ៎គិតទៅមនុស្សប្រុសណាចម្លែកណាស់ណាហាមិនឲ្យសង្សារខ្លួនឯងហ្នឹងពាក់សិចស៊ីប៉ុន្តែបើឃើញស្រីស្អាតពាក់សិចស៊ីវិញណាមើលឲ្យចង់ធ្លាក់ភ្នែក ឲ្យលិនរឿងពីរផ្សេងគ្នាការដែលបងមើលម្នាក់ស្រីពាក់ស៊ីស៊ីហ្នឹងមិនមែនបងចាប់អារម្មណ៍ស្រឡាញ់គេទេតែបងអាណិតអាណៃមើលកើតមកជាស្រីហើយមកពាក់កៅអៅស៊ីស៊ីដើរកាត់5ថ្ងៃចឹងនេះបងសម្រាប់ចេញបើសិនយកកៅអៅនឹងមកឲ្យសងសាបងពាក់ប្រកាសជាក្តៅខូចស្បែកស្លាប់ហើយល្បែងដោះសាបានទេជុំនិយាយទៅអស់អារម្មណ៍មើលកូនឯងទៅផ្ទះវិញអូណាណាណាបងជុំនិយាយក៏បានដែរតាទៅមើលកូនតាណា ផ្ទះវិញបើចង់ទៅមើលកូនណាស់ណាក៏ទៅមើលម្នាក់ឯងទៅអូឬក៏ទៅហៅស្រីហ្នឹងទៅមើលជាមួយទៅខ្ញុំជិះស្អីផ្សេងទៅផ្ទះក៏បានដែរអូខេអូខេអូខេផ្ទះក៏បានដែរចឹងមកមកបាក់ទីឡានអើយចាប់ហ្នឹងមក lên lên ចាំបងសិនមើលកុំតន់ទៅស្ដាប់បងសិនមើលបងមើលគេធម្មតាទេអត់មានបានគិតអីទេ មើលធម្មតាហ៎មិនបានគិតអីហ៎តែមិញណាខ្ញុំឃើញខ្សែភ្នែកយើងច្បាស់ណាស់យើងសម្លឹងមើលគេដូចចង់សុំលេខទូរស័ព្ទគេហើយយើងចង់ទុកខ្ញុំចាហើយយើងចង់ជូនគេទៅផ្ទះមែនណាណាយគិតដល់ណាយលីនបងមិនឈួតដល់ថ្នាក់ហ្នឹងទេអណាយមិនធ្មប់មិនមើលចិត្តបងឃើញហើយចាប់ខ្ញុំទេត្រូវអត់ខុសស្រឡះ បងគ្មានបានគិតអញ្ចឹងទេបងគាត់តែមើលគេធម្មតាទេជប់ខឹងបងណារឿងតូចតាចសោះហ្នឹងណារឿងតូចតាចហ៎តោះតែខ្ញុំឃើញអ្នកទាំងពីរនៅក្នុងទស្សនៈតែមួយមែនបានជារឿងធំអើយដល់ណាដល់ណីទៀតហើយអូម៉ាក់នៅផ្ទះតាម៉ាក់ញ៉ៃសុំម៉ាក់ចាហើយយ៉ាងម៉េចពីណានេះឃើញតែឆ្លោះគ្នារាល់ថ្ងៃអញ្ចឹងចេះតែស្រឡាញ់គ្នា បានដល់មួយឆ្នាំដែរលីនណាម៉ាក់ ហើយរឿងខ្ញុំរហូតងក់ងើខ្ញុំតាមលួងតែរហូតហ្នឹងអាងតែគេស្រឡាញ់ស្រឡាញ់ហ៎ស្រឡាញ់ស្លាប់អីម៉ែអំបាញ់មិញណាមើលស្រីផ្សេងអញ្ចឹងឲ្យទៅខ្ញុំខឹងម្នាក់ហ្នឹងល្បិចខ្លាំងណាស់ណាលីនម៉ាក់ថាកូននោះទេដល់ប្រកាយងងក់នោះស្មានតែម៉ាក់មិនស្គាល់ចិត្តឯងមែនហ្នឹងឯងម៉ាក់ងក់ងខឹងម្ដង ម្ដងតាមបររហូតបាត់ណែកុំអាងតែគេស្រឡាញ់ណា ប្រឹងលេងចរិតពេកនេះប្រយ័ត្នតារាតែមានថ្មីគឺម៉ាក់គ្រប់ត្រូលគេហើយឈប់ងងក់ទៅធ្វើចរិតមើលតកូនក្មេងកុំស្ដីលេងនេះម៉ាក់មានថ្មីមិនកើតទេបើស្រឡាញ់ចង់ងាប់ឯហ្នឹងស្រឡាញ់នោះគឺដឹងថាស្រឡាញ់ហើយហើយចង់អង្ការចូលស្អីទៅដឹងមិនហ៊ានចូលស្ដីព្រោះថាខ្លាចពួកអូនអូនទាំងអស់ហ្នឹងគេដឹងថាខ្លួនឯងមានសង្សារអឺនិយាយទៅខ្ញុំចង់សំលុយបានច្រើនជាងនេះទៀតម៉ាក់ ហើយម៉ាក់ក៏ចង់ឲ្យខ្ញុំហឹងដៃហឹងជើងជាងនឹងដែរមែនទេចាអញ្ចឹងក៏បានដែរតើនាំគ្នាចូលទៅនិយាយគ្នាខាងក្នុងទៅអឺចាំម៉ាក់ខ្ញុំត្រូវទៅជួបអាសនាបន្តិចចាំខ្ញុំមកពីនោះវិញខ្ញុំចូលលេងម៉ាក់ទៅជួបស្រីសោះអញ្ចឹងក៏បានដែរទៅជួបមិត្តភ័ក្តិទៅកុំឲ្យគេថា ពេលដែលមានសង្សារហើយចូលរវល់ជាមួយសង្សារកុំឲ្យគេថាភ្លេចមិត្តភ័ក្តិទៅទៅម៉ាក់បកាយកចិត្តកូនណាឲ្យដូចអ្នកខ្លែអូរឿងងក់ងល់រហូត ជានីប្រហែលជាល្អអូនរករឿងទិញទួចអូនមិនអូនមកពេលនឹងអូនដល់កអរ៉ាធ្វើអីហ្នឹងគាត់អស់គ្នាឡើយមកមកលឿនឡើយអោងាប់ឥឡូវហើយងាប់មិនខានទេងាប់ដោយសារលីនហ្មងលីនធ្វើម៉េចទេបើយើងធ្វើជាសាសាគេលីនលីនលីនបងសបត់ហើយបងក៏ជុំមើលអ្នកគេទៀតដែរបងមានតែលីនម្នាក់គាត់បាទជាមួយ ឬមួយឬមួយរ៉ាតែជាមួយនឹងមកស្តាអើយអញងាប់មិនខានទេអើយយើងភ្លេចខ្ញុំមានប្រេ Facebook មួយលីនអាចង្រៃអើយថ្ងៃនេះចាំតាណាទៀតយកពេលណាអត់នេះគេអញ្ចឹងក៏ដែរណាអូនសំឡាញ់ណាបាយបាយបាយបាយអត់មានកុហកខ្ញុំទេណាអេសុំចុយហើយសឹងឈើជ្រុំអាចដុំថ្មីបាន